ទ្រូងស្លាប់បែកទ្រូងស្លាប់បែកទ្រូងស្លាប់គ្មានថ្ងៃរស់ទេនេះតើរអត់ហ្នឹងអ្ហាបើចេះតែបំផ្លាញអញ្ចឹងហើយម៉ែនិយាយគេណាប្តីខំប្រឹងទៅធ្វើ ការរលុយបលឹមចេញបាត់ប្រឡុកបានចូលមកវិញប្រពន្ធយកលុយទៅចាយអត់ប្រយោជន៍ចឹងសួរថាឯងហ្នឹងមានមានអាណិតចិត្តប្តីដែលខំតររងថ្ងៃអត់ហើយខ្ញុំទៅធ្វើអីអត់ប្រយោជន៍ទៀតអីម៉ាក់បានមកដល់ផ្ទះភ្លាមមានរឿងហ្មង ចុះអាទាំងអស់ហ្នឹងអាទាំងអស់ហ្នឹងវាស្អីហ៎វាអត់ប្រយោជន៍រឿងស្អីហ៎ម៉េចហ៎ខ្លួនឯងមិនចេះតែធ្វើការងាររលុយហើយនៅទៅបំផ្លាញទៀតហ៎ហ៎ហើយអាវហ្នឹងយើងសួរឯងតាមត្រង់ហ្នឹងស្អាតទាំងណាស្អាតទាំងណាបានឯងទៅទិញអាវហ្នឹងមកអាវអត់ចំអាវកណាត់ជូតអត់មិនចំកណាត់ជូតអត់ផងហើយឯងចេះតែទិញយកមកចូលផ្ទះយើងកើតដែរអើយក្បាលគូក្បាលឯងគ្រាប់ភ្នែកឯងនឹងមុននឹងទិញនឹងឯងមានមានមានគិតមានបាក់គ្រាប់ភ្នែកមើលអត់ណាយើងប្រាប់ឯងណា ខ្លួនគឺជាស្រី ហើយរាល់ថ្ងៃគឺជាប្រពន្ធគេ ការចូលមកនៅក្នុងផ្ទះម៉ែក្មេកត្រូវចេះរៀបចំទុកដាក់ត្រូវចេះសន្សំសំចៃមិនមែនប្តីឲ្យ10ចាយ10ចាយឲ្យ100ចាយ100អញ្ចឹងទេកាលពីជំនាន់អញអញអត់ដែរចេះដេកស៊ីលុយប្តីទេហើយអញក៏អត់ដែរចេះដេកស៊ីកម្លាំងយកឈាមប្តីដូចជានឹងឯងហ្នឹងដែរម៉ាប៉ុន្តែលុយដែលខ្ញុំយកទៅទិញកៅអៅហ្នឹងណាគឺជាលុយដែលខ្ញុំមិនសមទេខ្ញុំអត់បានទៅយកលុយកោះរូបអីពីប្តីខ្ញុំមកទេ អើយលុយលុយលុយលុយសន្សំរបស់នាងឯងនាងឯងរាល់ថ្ងៃនាងឯងមានដៃចេញក្បាលតរស៊ីអត់អាលុយសន្សំហ្នឹងមិនលុយកូនយើងទេអីអត់កុំមើលមកយើងណាហើយកុំធ្វើភ្នែកបែបហ្នឹងបើថាមិនកើតទេលែងលះកូនយើងទៅនឹងអាយើងនេះទៅរកប្រពន្ធថ្មីដែលល្អដែលមានវិហារជាងនឹងការចូលមកនៅក្នុងផ្ទះយើងបើម៉ាម៉ាហ្នឹងដូចជានាងឯងហ្នឹងគឺវាគ្មានថ្ងៃរីចម្រើនទេវាចេះតែលលាយទៅលលាយទៅហើយឲ្យតែម៉ាក់ម៉ាក់ហ្នឹងវាគ្មានស្អីចម្រើនទេ លោកតាអើយលោកតាម្ចាស់ទឹកម្ចាស់ដីសូមឲ្យអាប្រុសធំហ្នឹងវាឆាប់មានប្រពន្ធថ្មីមានស្រីថ្មីទៅលោកអើយលោក តមិននិយាយអីទេអូយអញអញបែកបែកគ្រូស្លាប់ហើយឲ្យតែម៉ាក់ម៉ាក់ហ្នឹងនៅហឹងតែតឹងម៉ូតមាត់ឯងទៀតណាមិនដឹងជាអាប្រុសធំណាវាការប្រពន្ធចូលមកក្នុងផ្ទះរបៀបម៉េចទេបើធ្វើការសើកសើកសើកសើកមីកមើកមីកមើកអញ្ចឹងណាវាតែតែដឹងយកមកការរបៀបម៉េចទេបាល់ល្ងងល្ងងយ៉ាងហ្នឹងយ៉ាប់ណាស់អាមនុស្សល្ងងកែវាមិនឡើងលើកវាមិនឡើងមែនម៉ាក់ឃើញពេលម៉ាក់ឈឺរាល់ដងបានកូនភាសាស្រីសើកសើកមើកមើកអន់អន់ហ្នឹងទៅតែតែទិញថ្នាំជូនម៉ាក់រាល់ព្រឹក ណែមិនមិនមិនគ្រាន់តែរឿងប៉ុណ្ណឹងហ្នឹងហ៎ឯងចង់បានកូនស្រីឯងយើងប្រាប់ឯងឲ្យដឹងណាណែយើងអាដោយសារយើងតល់ហើយបានយើងប្រើក្បាលឯងហ្នឹងបើយើងអត់តល់យើងប្រើប្រុសបើកូនយើងយើងប្រើកូនភាសាដល់សំណាប់ដល់មានរបស់យើងណែអញ្ចឹងមិនក៏ម៉ាក់មហៅមកអូន គាត់អីគេទៀតហ៎អូនអើប្រុសធំឯងមកគឺល្អហើយឯងមើលប្រពន្ធឯងទៅធ្វើការមីកមើកមីកមើកស៊ីជឹកស៊ីជឹកហើយនឹងតមាត់ម៉ាក់ទៀតមួយថ្ងៃមួយថ្ងៃវាអត់មានចេះធ្វើស្អីទេគឺចេះធ្វើតែអាប្រមុខហ្នឹងហើយឥឡូវឃើញហ៎ប្តីរៀបចំខ្លួនទៅធ្វើការហើយមិនគុំមិនទៅរៀបចំបាយទឹកឲ្យប្តីទៅហ៎នៅឈរថ្មឹងដល់ណាទៀតឃើញឃើញឯងស្ថានគេទៅធ្វើការអត់ មើលមើលវាធ្វើរឹកដាក់ម៉ាក់ម៉ាក់ម៉ាក់និយាយប៉ុណ្ណឹងមកវាធ្វើរឹកដាក់ម៉ាក់អាកូនឯងមើលបាទម៉ាក់កូនសុំម៉ាក់សុំស្អីបើវាធ្វើស្អីអត់តាផងហ្នឹងឯងប្រងធ្វើមិនឥឡូវណែម៉ាក់ក៏សុំឯងដូចគ្នាលែងចោលទៅដូចម៉ាក់ប្រាប់អញ្ចឹងម៉ាក់នឹងទៅរកប្រពន្ធថ្មីកាយកូនឯងល្អជាងនឹងហ្មងកូនឯងក៏ហត់ម៉ែក៏ហត់ដែរ អូនណាអត់ដែរគិតអីអាក្រក់ដាក់គាត់បែបហ្នឹងឯងមានតែគាត់ទេគិតអាក្រក់លអូនរហូតអីតិចសែកអីតិចសែកអូនក៏ដឹងដែរតាអីម៉ាក់តែប៉ុណ្្នឹងទេគាត់ជាមនុស្សចាស់មិនមែនក្មេងទេណាអូនទ្រាំសិនទៅណាណែប្រុសថោម៉េចឯងនិយាយពាក្យទ្រាំជាមួយប្រពន្ធឯងហ្នឹងម៉េចហ៎ឯងចង់វិចកវិចរត់ចំហ្មងហ៎ ម៉ាបាត់មាត់នាងឯងភ្លាមទៅណានាងឯងហ្នឹងក៏អត់ណយដែរនាងឯងចង់ប្រត់ម៉ែកូនគេហ៎ណែនាង យើង ប្រាប់នាងឯងឲ្យហើយប្រយ័ត្នតាំងពីនឹងវាធ្លាក់លើនាងឯងហើយនឹងកូននាងឯងទៅណាកូនអត់បាននិយាយចឹងទេណាម៉ាម៉ែគិតច្រើនខ្លួនឯងណាម៉ាកូនណាទៅរត់ចាំម៉ាក់នោះ បើឯងមិនបានរត់ចោលមកឯងចាំបាច់និយាយលួចអ្នកក្រៅខ្នងមកធ្វើអីហ៎ឯងទាំងពីរនាក់កំពុងតែមើលងាយមកខ្លាំងហើយឯងហើយប្រពន្ធឯងលួចនិយាយដើមមកក្រៅខ្នងទៀតឯងបើក្របភ្នែកមើលប្រពន្ធឯងទៅរាល់ថ្ងៃប្រពន្ធឯងជួយចម្រើនស្អីចូលផ្ទះខ្លះហ៎ក្រៅពីរឿងអុចអាហ្នឹងមានតែប៉ុណ្្នឹងទេកូនបើក្របភ្នែកមើលឃើញជាក់ស្ដែងហើយបាន ក៏មើលងាយម៉ាក់ហើយប្រពន្ធឯងក៏អញ្ចឹងដែរហើយឥឡូវឯងជ្រើសរើសយកប្រពន្ធឯងល្អជាងម៉ែឯងទៀតទៅឯងវិចទៅឯងវិចក៏វិចទៅតាមមីប្រពន្ធឯងហ្នឹងទៅម៉ាក់លែងខ្វល់ពីឯងហើយហើយយើងស្ដាយណាស់ដែលបកើតក្បាលឯងមកប៉ុណ្ណឹងគ្មានបានការស្អីទេម៉ាក់អាកូនអត់ប្រយោជន៍ម៉ាក់ ណាបងបើអង្គុយញ៉ាំបបរសិនណាចាំខ្ញុំអ្នកទៅនិយាយជាមួយម៉ាក់ខ្លួនឯង ប្រយោជន៍ទៀតអីម៉ាក់បានមកដល់ផ្ទះភ្លាមមានរឿងហ្មងអូយហេហេហេហេចុះអាទាំងអស់ហ្នឹងអាទាំងអស់ហ្នឹងវាស្អីហ៎វាអត់ប្រយោជន៍រឿងស្អីហ៎ម៉េចហ៎ខ្លួនឯងមិនចេះតែធ្វើការងាររលុយហើយនៅទៅបំផ្លាញទៀតហ៎ហ៎ហើយអាវហ្នឹងយើងសួរឯងតាមត្រង់ហ្នឹងស្អាតទាំងណាស្អាតទាំងណាបានឯងទៅទិញអាវហ្នឹងមកអាវអត់ចំអាវកណាត់ជូតអត់មិនចំកណាត់ជូតអត់ផងហើយឯងចេះតែទិញយកមកចូលផ្ទះយើងកើតដែរ ខួរក្បាលឯងគ្រាប់ភ្នែកឯងនឹងមុននឹងទិញនឹងឯងមានមានមានគិតមានបើកគ្រាប់ភ្នែកមើលអត់ណាយើងប្រាប់ឯងណាខ្លួនគឺជាស្រី ហើយរាល់ថ្ងៃគឺជាប្រពន្ធគេការចូលមកនៅ ក្នុងផ្ទះម៉ែក្មេកត្រូវចេះរៀបចំទុកដាក់ត្រូវចេះសន្សំសំចៃមិនមែនប្តីឲ្យ10ចៃ10ចាឲ្យ100ចៃ100អញ្ចឹងទេកាលពីជំនាន់អញណាអញអត់ដែរចេះដេកស៊ីលុយប្តីទេ ហើយអញក៏អត់ដែរចេះដេកស៊ីកម្លាំងយកឈាមប្តីដូចជានឹងឯងនឹងដែរម៉ា ប៉ុន្តែលុយដែលខ្ញុំយកទៅទិញកៅអៅហ្នឹងណាគឺជាលុយដែលខ្ញុំមិនសមទេខ្ញុំអត់បានទៅយកលុយកោះរូបអីពីប្តីខ្ញុំមកទេអើយលុយលុយលុយលុយសន្សំរបស់នាងឯងនាងឯងរាល់ថ្ងៃនាងឯងមានដៃចេញក្បាលតរស៊ីអត់អាលុយសន្សំហ្នឹងមិនលុយកូនយើងទេអីអត់កុំមើលមកយើងណាហើយកុំធ្វើភ្នែកបែបហ្នឹងបើថាមិនកើតទេលែងលះកូនយើងទៅនឹងអាយើងនេះទៅរកប្រពន្ធថ្មីដែលល្អដែលមានវិធានជាងនឹងការចូលមកនៅក្នុងផ្ទះយើង បើម៉ាម៉ាហ្នឹងដូចជានឹងឯងហ្នឹងគឺវាគ្មានថ្ងៃរីចម្រើន ទេ វាចេះតែលលាយទៅលលាយទៅហើយឲ្យតែម៉ាម៉ាហ្នឹងវាគ្មានស្អីចម្រើន ទេ លោកតាអើយលោកតាម្ចាស់ទឹកម្ចាស់ដីសូមឲ្យអាប្រុសធំហ្នឹងវាឆាប់មានប្រពន្ធថ្មី មានស្រីថ្មីទៅលោកអូយលោកតែបាត់ហើយស្អីអាវអាវអាវវាវាទៅទិញមើលអាវវាស្អីទិញដូចតបនសពហ្នឹងម៉ែឪវាងាប់ហី វាទៅទិញស្អីវាអត់ដែរចេះគិតឯងជាម៉ែក្មេកវាដែរចេះសួរអីបន្តិចសោះអើយចង្រៃអីក៏ចង្រៃហ្នឹងនេះកូនភាសាអីក៏កូនភាសាអញ្ចឹងអាអើយអញអើយមិនដឹងជាស្រីស្អីទេខុសគេខុសឯងមួយថ្ងៃមួយថ្ងៃធ្វើឲ្យគេក្តៅក្រហាយនឹងផ្ទះនឹងគ្រប់គ្នា ធំហ្នឹងក៏អញ្ចឹងដែរខ្វះប្រពន្ធណាស់ទៅទៅរកស្រីស្អីគ្មានក្បាលគ្មានកតុយយកមកធ្វើប្រពន្ធទៅកើតអុយម៉ាក់អូម៉ាក់នៅផ្ទះតែស្មានម៉ាក់នៅផ្ទះតានេះម៉ាក់ជំរាបសួរម៉ាក់ហើយនឹកឃើញស្អីបានចងៃហ្នឹងមកលេងម៉ាក់ហ្នឹងខ្ញុំនឹកម៉ាក់ហ្នឹងណា ហើយខ្ញុំនៅកំពុងខ្ញុំលេងមកដែរចង់មានរឿងនិយាយជាមួយអូនបន្តិចអឺមែនណោះបាទអើហើយអាណាប្រពន្ធឯងហ៎ហើយគេឲ្យមកជប់ម៉ាក់មកកូនផ្សារសំណប់ចិត្តម៉ាក់ផងណាណាណាម៉ាក់ជំនួសសួរលើកដៃថ្វាយព្រះហើយនឹកឃើញម៉េចបានជានាំគ្នាមកលេងម៉ាក់ទាំងពីរនាក់ហ្នឹង ហើយមានរបស់អីផ្ញើមកដែរអត់ហ្នឹងហ៎មានរបស់បន្តិចបន្តួចហ្នឹងមើលម៉ាក់មើលមើលអូយពណ៌ស្អាតស្អាតណាស់ម៉ាក់ត្រូវចិត្តហ្មងអរគុណណាស់ណាកូនអើម៉ាឡេអើយម៉ាឡេធ្វើអីនងអោះយកទឹកពីបេកាយកមកឲ្យប្អូនឯងណែប្អូនឯងគេមកលេង ចាំបន្តិចទៅបន្តិចទៀតបងឯងគេលើកទឹកមកហើយចាំអស់មកហើយបងស្រីជំរាបសួរបងមកអង្គុយលេងបានជាគ្នាមិនចាំបាច់ទេ តាមតែគេទៅកុំតែខ្វល់ពីគេណែ ឆាប់ទៅធ្វើមកហូបទៅក្រៃលោប្អូនឯងនេះគេឃ្លានហើយមិនទៅនៅឆោដល់ណាទៀតតទៅធ្វើមកហូបទៅណែខ្ញុំមិនញ៉ែមណ៎ហ្នឹងឯងឆាប់នាំគ្នាញ៉ាំទឹកទៅម៉ាក់ខ្ញុំមកនេះខ្ញុំចង់ពឹងម៉ាក់ដោយសារតែខ្ញុំចង់ខ្ចីលុយម៉ាក់សិនណាម៉ាក់ខ្ញុំមិនដឹងគេរកខ្ចីអ្នកណាទេក្រៅពីម៉ាក់ហ្នឹងម៉ាក់ ណាម៉ាក់ណាខ្ញុំចេញម៉ាក់តែប្រហែលខែទេខ្ញុំយកកសោម៉ាក់វិញមិនឲ្យម៉ាក់ពិបាកទេណាម៉ាក់ណាមកអីទេចុះម៉ាក់មានតែថាស្អីចង់ខ្ចីប្រមាណក៏បានដែរម៉ាក់ឯណាដែលចេះចិត្តអាក្រក់ជាមួយកូនឯងនោះអរគុណច្រើនណាស់ណាម៉ាក់នាំគ្នាញ៉ាំទឹកហើយតាម៉ាក់ផ្សារទឹកអត់អីទេម៉ាក់ញ៉ាំហើយញ៉ាំមកកូន ម៉ាក់មានបានសួរអត់ថាប្រតូចគេយកលុយទៅធ្វើអីច្រើនម៉េះយកទៅរកស៊ីឬក៏យកទៅធ្វើអីផ្សេងឯងនិយាយនឹងឯងចង់បានន័យថាម៉េចក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចម៉េចសុភគលគិតថ្មីដូចក្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នក ដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យណែឯងចង់ថាកូនប្រុសតូចយើងហ្នឹងឯងមកបោកប្រាស់លុយយើងកូនយើងគេជាអ្នកមាន គេមិនមកបោកប្រាស់លុយយើងប៉ុណ្ណឹងឯងណែឬមួយក៏ឯងហ្នឹងចំណាយជាមួយនឹងប្រុសតូចដែលគេមានជាងឯង អឺត្រូវហើយ ប្រុសតូចគេមានចង្អែដោយសារដោយសារប្រុសតូចគេរកបានប្រពន្ធល្អមិនមែនរកបានប្រពន្ធប៉ាមកពីក្រោមដូចជាអាប្រុសធំនោះទេខ្ញុំហ៎គ្រាន់តែគិតពីម៉ាក់បើឯងគិតពីយើងឯងលែងលះជាមួយកូនប្រុសយើងទៅហើយឲ្យកូនប្រុសយើងនេះទៅការជាមួយនឹងកូនអ្នកមានដូចប្រតូចដែរទៅហើយយើងសុំប្រាប់ឯងឲ្យដឹងថ្ងៃមុខថ្ងៃក្រោយ កុំមកចេះដឹងហើយកុំមកលូកដៃរឿងគ្រួសាររបស់យើងឯងត្រឹមតែជាអ្នកក្រៅទេលុយយើងយើងចង់ឲ្យកូនយើងយ៉ាងម៉េចក៏បានយើងចង់ឲ្យអ្នកណាខ្ចីក៏បានដែរអេឬមួយក៏ឯងចំណាយសូម្បីតែបងប្អូនឯងដែរខ្ញុំហ៎អត់បានចំណាយទេម៉ាក់ប៉ុន្តែខ្ញុំគ្រាន់តែបារម្ភពីម៉ាក់ហើយបើឯងមិនចំណាយឯងនិយាយធ្វើអីមិនក៏ឯងចេះដឹងខុសរឿងម៉េចចាខ្ញុំចេះដឹងខុសរឿង តែកុំអោយតែពេលមានរឿងតែភ្នែកទឹកសបោដូចមុនមុនទៀតទៅបានហើយខ្ញុំណាចាំមើលម៉ាក់ថាលើកហ្នឹងណាម៉ាក់អស់លុយដោយសារប្រុសតូចទៀតអត់មហូបហ្នឹងយើងឈប់ធ្វើហើយឯងនៅធ្វើតែឯងទៅយើងទៅអង្គុយលេងនៅខាងមុខជាមួយកូនផ្សារអ្នកមានយើងវាល្អចិត្តជាងយើងខ្ជិលនៅនិយាយជាមួយឯងណានៅនិយាយជាមួយឯងលើកណាមិនដែលធ្វើឲ្យយើងសប្បាយចិត្តម្ដងណាទេអើយ យើងខ្ជិលនៅនិយាយជាមួយឯងណា ទាន់អាអង្គុយទៅយកទឹកឲ្យយកមកឲ្យប្អូនសិនទៅហើយចាំមកអង្គុយញ៉ាំបាយជុំគ្នា អត់ដឹងអីសោះហ្មងឯនេះតលាប់គ្រួសារអ្នកមានគេញ៉ាំបាយគេត្រូវតែញ៉ាំទឹកមុន បានច្រើនទៅព្រោះយូរយូរបានមកលេងផ្ទះម៉ាក់ម្ដងទេញ៉ាំមកពេញមាត់តែម្ដងទៅណាចាំងាយទេមានប្រហុកឆ្ងាញ់ឆ្ងាញ់ចឹងនេះបតូចដាក់មកមកដាក់ឲ្យអរគុណច្រើនម៉ាក់អេកុំញ៉ាំទុកឲ្យប្អូនគេញ៉ាំទៅប្អូនយូរយូរគេបានមកម្ដងគេអត់ងាយបានញ៉ាំម្ហូបអស់ទាំងនឹងពេញមាត់ទេឲ្យគេញ៉ាំឯណាណៃទៅយើងនៅនឹងស្រាប់ ចង់ញ៉ាំពេលណា ទៅធ្វើញ៉ាំខ្លួនឯងតាមក្រោយទៅមិនថែមហូបច្រើនសឹងអីហ្នឹងម៉ាក់ទោះបីកូនញ៉ាំម្នាក់ឯងក៏ញ៉ាំអស់ដែរមិនមែនញ៉ាំតែកូនទេចុះប្តីកូនមិនគេញ៉ាំដែរយូរយូរមកផ្ទះម៉ាក់ម្ដងញ៉ាំអត់ដៃតែកូនមិនបាច់ខ្វល់ពីអ្នកណាទេញ៉ាំទៅអត់អីអូនឯងញ៉ាំចាស់ពួកអីបងដូចជាអត់សូវឃ្លានដែរញ៉ាមចោលខ្ញុំឆ្អែតដែរម៉ាក់ ចឹងខ្ញុំទៅមុខមុនហ្នឹងអេអេកុំទាន់អាផតើចាំបន្តិចម៉ាក់អាទៅយកផ្លែឈើឲ្យម៉ាក់ចាប់ផ្លែឈើស្រាក់ស្រាក់ដាក់ទូទឹកកកចាំដល់សិនណាគូចុះសិនណាបងុយចុះសិនណាកូន ញ៉ាំផ្លែឈើនឹងវាមាត់សិនណាម៉ាក់បងម៉ាលីខ្ញុំលាទៅវិញណាព្រោះខ្ញុំញ៉ាំជុំមួយរស់ស៊ីបន្តិចអឺទៅចាស់កូន ទៅប្រយ័ត្នប្រយែងតាមផ្លូវផងឬអត់ហើយពេលទៅដល់កុំភ្លេចតែមកប្រាប់ម៉ាក់ម៉ាក់នេះបារម្ភរចនាក៏ចឹងដែរមើលថែប្តីឲ្យបានល្អណា ចាម៉ាអឺកុំឲ្យដូចអ្នកខ្លះនៅក្បែរនេះចេះណា ចេះតែរឿងបំផ្លាញទេអឺនាំគ្នាទៅចាស់ម៉ាក់បងសេជំរាបលាកូនសំណប់ចិត្តរបស់ម៉ាក់គេទៅបាត់ហើយគេថាចាំគេមានពេលគេនៅមកលេងម៉ាក់ម្ដងទៀត តែខ្ញុំថាគេមានពេលតែពេលដែលគេត្រូវការម៉ាក់ឯងទៅគេមានពេលឯងកុំមកចេះដឹងណារឿងហ្នឹងគឺជារឿងរបស់យើងឯងហើយឯងមិនបាច់មកលូកដៃមិនបាច់លូកមាត់ជាមួយរឿងហ្នឹងឯងឯងយើងសួរថាឯងមិនក៏ប្រកែមិនប្រកែរឿងអុចអាបងប្អូនគេហ្នឹងម៉េចមិនប្រកែម៉េចយីមួយថ្ងៃមួយថ្ងៃអត់គិតស្អីហ៎គេចេញផុតពីមុខផ្ទះមិនតាន់ទេមានពាក្យនិយាយភ្លាមម៉ាក់ មុននឹងឡានណាគេនឹងអាតូចមកលេងមែនម៉ាក់អើអាតូចគេមកលេងម៉ាក់ហើយឥឡូវគេត្រឡប់ទៅវិញហើយឯងធ្វើច្បងគេគួរណាស់តែចេះយកគំរូតាមប្អូនខ្លះផង គេមានឡានល្អជិះគេមានប្រពន្ធល្អវាអត់ដូចជាឯងទេដោយសារអីអត់ដោយសារគេស្ដាប់ម៉ាក់ដោយសារគេធ្វើតាមកន្លងម៉ាក់ឥឡូវគេចម្រើនអញ្ចឹងឥឡូវឃើញគេចម្រើនអត់គេចម្រើនគ្រប់យ៉ាងមិនមែនដូចជាឯងទេ ម៉ែនិយាយស្អីទៅឯងមិនដេកយករន្ធតិចស្ដាប់ទេឥឡូវឃើញហ៎ម៉ែមិនចង់និយាយច្រើនទេនិយាយច្រើននាំក្តៅក្រហាយតាម៉ាក់និយាយរឿងនឹងទៀតទេម៉ាក់អើម៉ាក់ប្រាប់ឯងឲ្យហើយណាម៉ាក់អត់ចង់និយាយទេតែម៉ាក់ទ្រាំមិននិយាយវាអត់បានឥឡូវម៉ាក់សួរឯងរាល់ថ្ងៃឯងរកស្អីបានចូលផ្ទះខ្លះ យើងប្រាប់ឯងឲ្យហើយទៅណាដោយសារអីដោយសារតែក្បាលឯងរឹងហ្នឹងបានវាគ្មានសល់អីនេះសល់ប្រពន្ធជើងល្អឯងនេះហ្នឹងរស់នៅជាមួយគ្នាទៅល្អណាស់ឡានគ្មានជីផ្ទះគ្មាននៅបើចរិតប្រពន្ធទៀតអើយហើយបើថាម៉ាក់និយាយទៅអើយម៉ែឯងគិតតែនិយាយម៉ែឯងគិតតែនិយាយនាំឲ្យខ្ញុំមកទោះគ្នារហូតឯងធ្វើស្អីក៏ខុសធ្វើស្អីក៏ខុសដើម្បីអីដើម្បីចង់ឲ្យវានឹងល្អសោះ ថាអូនខឹងម៉ាក់មែនណាម៉ាក់គាត់តែប៉ុណ្្នឹងទេគាត់ឆេឆាខ្លួនឯងកំគិតអីណាខ្ញុំនិយាយតាមត្រង់ហ៎បងព្រោះថ្ងៃហ្នឹងណាខ្ញុំអត់ដឹងថាម៉ាក់អាចចាត់ទុកខ្ញុំជាស្អីទេធ្វើនេះក៏ខុសខុសខុសខុសមើលទៅតិចទៀតណាសំបីតែដកដង្ហើមក៏ខុសដែរហើយខ្ញុំជាកូនស្រីនេះវល់ចក្រានអត់ជុំណាក៏ដោយសារតែម៉ែក្មេងនឹងដែរ អូនបើឯងគិតមិនលើសម្រាប់ខ្ញុំណាខ្ញុំអស់ហើយខ្ញុំចង់តែអស់ដៃគាត់មកសួរតាថារងថ្ងៃនេះអូនទៅធ្វើអីឲ្យគាត់ទាស់ចិត្តខ្លះអត់មានទេអូនពន្ទ្រាំសិនទៅណាគាត់ខឹងយើងតែប៉ុណ្្នឹងមែនតែគាត់ មិនដែលធ្វើអាក្រក់អីលើយើងទេបងជឿជឿតែថ្ងៃណាមួយធ្វើល្អរបស់អូនធ្វើគាត់នឹងយល់ម៉ាក់នៅលើដែលប្តីខ្ញុំខ្ចីម៉ាក់ថ្ងៃមុនខ្ញុំយកមកសងម៉ាក់ឲ្យហើយ ពីព្រោះថាຕົកទៅ ខ្លាចការប្រាក់វាឡើងខ្ពស់ជាងថ្លៃដើមម្យ៉ាងទៀតខ្លាចម៉ាក់គ្មានលុយឲ្យអាតូចខ្ចីឯងចង់មកផ្កើនយើងមែនឯងគិតថាយើងមិនដឹងថាឯងកំពុងតែគិតអីហ៎ឯងកំពុងតែចំណានអាតូចបានជាឯងយកលុយនឹងយកមកជួសសោកយើងនេះនេះហាគ្មានណាគេគិតអញ្ចឹងឯម៉ាក់តែវាជាទម្លាប់របស់ម៉ាក់ការពិតវាអញ្ចឹងមែនតែ បើលុយខ្ញុំតែម៉ាក់ខ្ចីទៅវិញណាខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយម៉ាក់អត់ទួយទិញឲ្យមែនទេម៉ាក់បានម៉ាក់មើលអីមើលយ៉ាងនេះម៉ាក់អើត្រូវហើយអាតូចហើយនឹងប្រពន្ធគេគេមកលេងម៉ាក់ហើយគេគេ មានចិត្តគេទិញរបស់ដែលម៉ាក់ស្រឡាញ់ពេញចិត្តយកមកឲ្យ វាមិនដូចអាអ្នកខ្លះដែលនៅផ្ទះជាមួយរាល់ថ្ងៃគ្មានដែរបានការស្អីទេតាទ្រាំបានអាវនឹងមកម៉ាក់ចំណាយអស់ប្រមាណអីហើយអាតូចយកពីមួយឯងអស់ប្រមាណហើយហើយអ្នកនៅផ្ទះនេះម៉ាក់ចំណាយលើអស់ប្រមាណដែរម៉េចឯងគិតថាអាតូចកូនយើងនឹងវាមកបោកប្រាស់លុយយើងប៉ុណ្ណឹងឯណែយើងក្បាលចាស់ចំណាស់នេះហើយសក់យើងស្កើមុខយើងឡើងជ្រួញចេះហើយយើងដឹងណា មិនចាំបាច់អាណាមកផ្ដៅមកបញ្ជាក្បាលយើងទេម៉ាក់ពួកខ្ញុំមិនមានអីអញ្ចឹងទេណាម៉ាក់ឯងមិនមានអីអញ្ចឹងទេតែប្រពន្ធឯងវាគិតហើយឯងវាកំពុងតែមើងងាយម៉ាក់វាកំពុងតែឌីលម៉ាក់នេះឯងហ្នឹងក៏អញ្ចឹងដែរធ្វើជាប្តីគេរបៀបម៉េចមីងមកមីងមកមីងមកប្រព្រៃប្រភ្លើឲ្យប្រពន្ធណា ដឹកច្រមុះដោយកោដូចក្បៃអញ្ចឹងឯងធ្វើប្តីគេមិនបានអត់ដឹងខ្យល់អីសោះអញ្ចឹងអាប្រុសធំបានហើយខ្ញុំទៅធ្វើម្ហូបឯងមើលចរិតវាទៅមើលតាំងមើលចរិតប្រពន្ធឯងទៅនិយាយប៉ះពាល់វាឯងទិញទួយមិនបានទេវាចរិតខ្មោចភ្លាមរាល់ថ្ងៃវាចេះតែធ្វើម្ហូបណាក្រៅចេះធ្វើម្ហូបវាមានចេះធ្វើស្អីទៀតអត់គឺចេះបំផ្លាញបំផ្លាញបំផ្លាញបំផ្លាញគ្មានសល់ទេ ឡូវហ្នឹងឯងប្រុងមិនអាប្រធមប្រុងរស់ទ្រាំនៅជាមួយប្រពន្ធបែបហ្នឹងអីអាណែប្រធមម៉ាក់សួរឯងតាមត្រង់រាល់ថ្ងៃហ្នឹងឯងមានដៃមានខួរគិតថាថាកូនឯងចង់មានប្រពន្ធមួយទៀតថាកូនឯងចង់មានស្រីហាឬមួយក៏ខួរក្បាលកូនឯងហ្នឹងមិនគិតចង់អីទេបើសិនជាកូនឯងមិនចង់អីទេណាទៅទ្រាំរស់ជាមួយមីប្រពន្ធហ្នឹងទៅមីប្រពន្ធគូឈើហ្នឹងហើយមីប្រពន្ធឌឺផ្កើនម៉ែហ្នឹងទៅ ពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុភគលគិតថ្មីដូចគ្រូ ជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ក្រាប៊ីកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ ប្រពន្ធខ្ញុំនៅចងងងឲ្យខ្ញុំយកប្រពន្ធមួយទៀតមិនបានម៉ាក់ប្រពន្ធឯងនៅចងងងឯងយកប្រពន្ធមួយទៀតមិនបានទេចុះឯងមិនមើលហ៎ប្រពន្ធឯងរាល់ថ្ងៃហ្នឹងវាធ្វើរបៀបម៉េចហ៎ឬមួយក៏ឯងត្រូវទ្រាំរស់ទាំងវេទនាជាមួយប្រពន្ធឯងហ្នឹងម៉ាក់ប្រាប់អីពេលណាក៏ដោយឯងអត់ដែរធ្វើតាមម៉ាក់ម្ដងណាឯង បើសិនជាមិនធ្វើតាមហើយឯងបានតែមួយចំណិតអាតូចក៏មកអស់ចិត្តដែរតែនេះអត់ទេម៉ាក់ហត់ចិត្តរាល់ថ្ងៃពងកម៉ែឡើងប្រហែលម៉ានហើយដោយសារតែប្រពន្ធកូនឯងនឹងកូនឯងមានឃើញមើលទាំងធ្វើគេធ្វើឃើញអត់ហើយកុំមើលមុខម៉ាក់បែបហ្នឹង នេះមើលចាស់មើលហើយមើលទៀតនៅតែស្អាតមិនដឹងជីទិញថ្លៃប៉ុណ្ណានទេព្រោះតូចហើយព្រោះតូចឃើញអើនឹកកូនហ្មងនិយាយរឿងហ្នឹងនឹកដល់ប្រុសតូចមិនដឹងជានៅណាឥឡូវហេដូចជាចង់ទេតលេងកូនហឹមរឿងមួយក៏កូនគេរវល់ធ្វើការហើយកុំអីទុកចាំឲ្យគេនឹកយើងទៅគេនឹងខំមកលេងយើង ដូចតែមុនអញ្ចឹង ម៉ាក់នេះប្រតយខលមកណែមិនចាំបាច់លើកទេយកមកឲ្យយើង មានការងារអីត្រូវតែធ្វើក៏ទៅធ្វើទៅអើយចេះដឹងណាអាឡូប្រតូចអើយគ្រាន់តែនឹកដើមនឹងហាមដើរតែម្ដងកូនម្ដាយ ពិតជាអាយុវែងណាស់អឡូម៉ាក់លុយតែមកឲ្យខ្ញុំខ្ចីឥឡូវគេបោកអស់ហើយម៉ាក់ថាម៉េចរបស់ខ្លាំងខ្លាំងរបស់ខុសច្បាប់ខ្ញុំហ្នឹងម៉ាក់ឥឡូវពួកវារត់អស់ហើយម៉ាក់ឡើយ គេបាទប្រថុងប្រថុងជួយប្រតោយមកកូនលុយលុយម៉ែលុយម៉ែវាយកទៅចាញ់មកគេអស់ហើយម៉ាក់លុយម៉ែលុយម៉ែលុយម៉ែគេខ្ទេចអស់ហើយកូនម៉ាក់កើតអីគេណាលុយម៉ែលុយលុយលុយលុយម៉ាក់ម៉ាក់ម៉ាក់ជួយជួយយកម៉ាក់ទៅដាក់នៅក្រែសិនណាយកប្រតោយបងកូនមកយកម៉ាក់ចាញ់មកគេលុយលុយម៉ាក់ មកជួបយើងទៀតណាអាតូចខ្ញុំសុំទោសម៉ាក់ខ្ញុំមកក៏មិនចង់មានរឿងបែបហ្នឹងកើតឡើងដែរម៉ាក់ធ្វើមិនបើខ្ញុំចាញ់បោកគេហើយបងប្រាប់ឯងប្រហែលដងអីថាកុំអោយតែតាក់តងជាមួយពួករស៊ីអស់ហ្នឹងហើយនៅចាញ់បោកគេម្ដងហើយម្ដងទៀតឯងនៅមកបន្តវាទៀតហ៎ហាវាកំពុងតែមានទុកប៉ុណ្ណឹងហើយឯងចង់ជន់វាបន្ថែមហ៎ម៉ាខ្ញុំនិយាយហ្នឹងណាគ្រាន់តែចង់ឲ្យអាតូចទេ ចាញ់បោកគេម្ដងហើយម្ដងទៀតខ្លាចចាញ់បោកគេហើយឯងបារម្ភឯងម្ចាស់លុយឬក៏យើងម្ចាស់លុយឥឡូវយើងជាម្ចាស់លុយយើងមិនទាន់ស្ដីមិនទាន់បន្តឲ្យកូនយើងមួយម៉ាត់ផងឯងមិននិយាយស្អីឬមួយក៏ឯងចង់មកបន្តក្បាលយើងថាពេលដែលឯងនិយាយប្រាប់យើងយើងអត់ស្ដាប់កុំស្មានថាយើងមិនដឹងថាកំណត់ឯងចង់គិតអីឲ្យសោះណាចុះមកសុំទៅណាបាត់ហើយម៉ាក់អាធំគេមិននៅទេគេទៅធ្វើការបាត់ហើយ មិនចាំបាច់សួររកវាទេព្រោះវាមិនដែលខ្វល់ខ្វាយរឿងនឹងផ្ទះទេកាត់ពីខ្វល់ខ្វាយប្រពន្ធវាហ្នឹងរឿងលុយហ្នឹងម៉ាក់កុំបារម្ភគ្រួសារខាងប្រពន្ធខ្ញុំគេដោះស្រាយហើយម៉ាក់តែឥឡូវខ្ញុំចង់សុំម៉ាក់យកលុយខ្លះទៀតធ្វើដើមរស់ស៊ីតាម៉ាក់ណាម៉ាក់ណាម៉ាក់គ្មានលុយណាឲ្យឯងផ្សេងទៀតទេលុយឯងយកទៅលើកមុនមិនមែនតិចទេណាហើយម៉ាក់មិនតន់ទាមកវិញផងឥឡូវឯងមករកលុយទៀតម៉ាក់មានលុយណាឲ្យឯង លុយណាឲ្យម៉ាក់កុំបារម្ភលុយនឹងខ្ញុំមកដោះស្រាយម៉ាក់បើម៉ាក់អត់មានលុយចេះទៅណាម៉ាក់គេដែលម៉ាក់ចែកឲ្យខ្ញុំនឹងខ្ញុំសុំយកទៅសិនណាម៉ាក់តូចណែឯងចង់យកគេយើងយកទៅបំផ្លាញអស់ហ៎ប្រុសតូចអត់ទេម៉ាក់ខ្ញុំយកទៅធ្វើដើមរស់ស៊ីពេលបានខ្ញុំបានមានបានខ្ញុំនឹងយកម៉ាក់ទៅនៅជាមួយណាម៉ាក់ម៉ាក់កុំអារម្មណ៍ខ្ញុំនឹងសងលុយម៉ាក់គ្រប់ចំនួនវិញណាម៉ាក់ណាណាម៉ាក់ តាមណាម៉ាក់សុខចិត្តឃើញកូនប្រុសម្នាក់នេះលំបាកចឹងដែរអូណាម៉ាក់ណាណាម៉ាក់ នៅតែឲ្យលុយទៅប្រុសតូចតតបានចាំមើលលើកហ្នឹងណាប្រុសតូចយកលុយទៅណាទៅវាជាទ្រព្យសម្បត្តិរបស់យើងយើងចង់ធ្វើអីក៏បានដែរយើងមិនបានសុំឲ្យឯងបញ្ចេញយោបល់ទេណាបើសិនជាប្តីខ្ញុំដឹងថាម៉ាក់ឲ្យប្លង់ដីនេះទៅប្រតូចមិនដឹងថាផ្ទុះផ្ទះឬក៏អត់ទេបើឯងមិនប្រាប់ប្តីឯងប្តីឯងមិនដឹងប្តីឯងមិនដឹងខឹងណាតែឯងនឹងតែឆ្កឹះឆ្កៀអត់អាប្តីឯងខឹងណា គ្មានបានការអីមែនទៅចង់ចេញកណាក៏ទៅទៅខ្ញុំនិយាយនេះហាក៏ព្រោះតែខ្ញុំបារម្ភពីម៉ាក់មិនបាច់បារម្ភពីយើងទេហើយក៏មិនបាច់មានបំណងល្អជាមួយយើងដែរយកបំណងល្អឯងនឹងទៅវិញទៅចេះដឹងខុសរឿងខុសរបៀបម៉ាក់ខ្ញុំនិយាយទៅកុំថាខ្ញុំបដៅតាមិនដែលមានណាគេចៃទ្រព្យសម្បត្តិឲ្យកូនមុនអញ្ចឹងទេម៉េចមិនបដៅម៉េចណែ ឯងនិយាយមិញហ្នឹងឯងកំពុងតែបដៅយើងកំពុងតែរៀបរាប់ប្រាប់យើងហ្នឹងម៉េចយើងក្បាលចាស់ចាណាស់ហ្នឹងឯងស្មានថាយើងអត់ដឹងខ្យល់អីហ៎កូនយើងពេលដែលយើងចែកទ្រពឲ្យវាមិនដែរមិនគិតយើងទេមិនដាតយើងទេតែកលាស់មិនគឺវាអញ្ចឹងហើយម៉េចឯងចង់យកខួរក្បាលឯងនឹងយកទៅឲ្យអាប្រុសតូចគិតហ៎គំនិតស្មោកប្រោខួរក្បាលឯងមិនគិតចេញបានយើងដឹងថាកំណត់ឯងនឹងគិតស្អីហ៎ គិតស្មានថាយើងមិនដឹងហីគំនិតនឹងឯងហ្នឹងគឺបន់ឲ្យតែយើងងាប់ឲ្យបាត់បាត់ទៅនឹងអាយកកែអកទ្រព្យសម្បត្តិផ្ទះសម្បែងយើងហ្នឹងសម្បត្តិត្រឹមតែកូនភាសាដែលយើងមិនទទួលស្គាល់សោះកុំឲ្យចង់ចេះដឹងលោកដៃលោកជើងក្នុងរឿងគ្រួសារយើងណាមកធ្វើឲ្យឯងមួម៉ៅទាំងព្រឹកតែម្ដង គ្រាន់តែសោយផ្កាធម្មតា តាម៉ាក់ស្អីសោយផ្កាធម្មតាផ្កាធ្លាក់ដល់ដីហ្នឹងធម្មតាទេណាខ្ញុំឃើញវារៀងញ៉ៃញ៉ៃពេកអម៉ាក់អញ្ចឹងខ្ញុំក៏លែកវាដាំទៅខ្ញុំមិនបានដកផ្កាមកបោះចោលណាអ្នកណាប្រាយើងមានបញ្ជាក្បាលឯងឲ្យមកធ្វើនៅហ៎ឯងនៅស្ងៀមមកបានទេឯងគឺជាមនុស្សចង្រៃខ្លាំងណាទៅ ចង់ទៅណាក៏ទៅទៅ ធំមកបេះបោចផ្កាហ្នឹងទៀតមនុស្សចង្រៃអញ្ចឹងតាចង្រៃនេះចង្រៃរលេខដាក់គ្មានហ្មងអញមិនដែលឃើញទេកូនផ្សារស្អីក៏អញ្ចឹង គ្រូពេទ្យបាទមកខ្ញុំយ៉ាងម៉េចហើយគ្រូពេទ្យធម្មតាមនុស្សចាស់រៀងទ្រុឌទ្រោមតិចហើយដួលមិនអាចងើបវិញទៀមភ្លាមបានទេលុះត្រាតែចាំមើលបន្តបើអញ្ចឹងខ្ញុំលាទៅសិនហើយកុំភ្លេចឆ្នាំដែលខ្ញុំបានផ្សំឲ្យឲ្យគាត់លាទៅទៀងពេលអញ្ចឹងខ្ញុំលាសិនបើមានកាយអាចខលទៅរកខ្ញុំបាទបាទគ្រូអរគុណលាសិនលាសិន ចឹងណាបងនៅមើលម៉ាក់សិនណាខ្ញុំទៅដាំបបរឲ្យគាត់សិនតិចទៀតជំញុំមកវិញ ចង់ខតណាគេម៉ែចង់ខតតទួយមែនបាយទេល្អជាងម៉ាក់ខ្ញុំទេច្រើនដងហើយវាអត់លើកទេម៉ាក់ម៉ែបើវាបារម្ភម៉ែពិតមែនណាថ្មនេះវាមកមើលម៉ែបាត់ហើយក្រែងលោកប្អូនគេមិនដឹងទេដឹងកូនមិនដឹងមិនម៉ាក់ខ្ញុំចាត់វាទៅចាត់ដងម៉ាក់វាអត់ចូលមើលម៉ែកុំបារម្ភណានៅនេះ មាន ខ្ញុំនិងប្រពន្ធខ្ញុំហើយណាម៉ាណា ពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុភគលគិតថ្មីដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាង ពេលព្រឹកជាមួយ Nescafe ក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ ikaw na. វល់ហើយកូនមកទៅបានជាគេមិនបានមកមើលម៉ាក់តែមិនអីទេបើគេរវល់មិនបាច់មកមើលម៉ាក់ក៏បានដែរទុកឲ្យគេទៅធ្វើការទៅចាំពេលដែលគេទំនេរចាំគេមកលេងម៉ាក់តែខ្លួនឯងក៏បានដែរ Mm-hmm. អីម៉ាក់ចាំកូនជូតឲ្យបាយនៅស្ងៀមស្ងៀមណា ការឯងបន្ថែមទៀតមែនម៉ាក់ចង់ញ៉ាំទឹកអ្ហ៎អត់អីទេចាំខ្ញុំទៅយកឲ្យម៉ាក់ ទៀតហ្នឹងមែនហើយជាគេចុកលវលឯង ម៉ាលីកូនធ្វើការរាល់ថ្ងៃនេះហត់អត់សម្រាប់ខ្លះទៅធ្វើទាំងព្រឹកទាំងល្ងាចបែបនេះហត់ខ្លាំងណាស់ថ្ងៃនេះហ៎ម៉ាក់និយាយល្អដែរចង់មកជួយធ្វើខ្ញុំមែន ឆ្លៀតបំរើមនុស្សពិការដូចជាម៉ាក់ទេម៉ាក់និយាយអីហ្នឹងម៉ាក់មិនមែនពិការទេម៉ាក់អាគ្រាន់តែគេងនៅស្គីមករយៈម៉ាក់អាទិត្យពីអាទិត្យក្រោយទៅម៉ាក់ដើរបានធម្មតាវិញហីម៉ាលីឯងខឹងនឹងម៉ាក់អត់ខឹងនឹងម៉ាក់ ខឹងនឹងម៉ាក់រឿងអីហើយម៉ាក់មានធ្វើអីផងហ្នឹងម៉ាក់នៅតែស្ងៀមស្ងៀមហ្នឹងអញ្ចឹងអត់អីទេកូនធ្វើការងារបន្តទៀតចាម៉ាក់ផ្សារបងម៉ាក់កាត់អីហ្នឹងម៉ាក់អត់សួរខ្លួនមែនទេ បបមិនឆ្ងាញ់ម៉ាក់បបមិនឆ្ងាញ់ចាំខ្ញុំឲ្យប្រពន្ធខ្ញុំធ្វើម្ដងទៀតណាម៉ាក់បបឆ្ងាញ់ណាស់ឆ្ងាញ់រហូតដល់ម៉ាក់ញ៉ាំមិនចង់ឈប់រធំឯងខឹងម៉ាក់អត់តែកន្លងមកម៉ាក់តែងតែធ្វើបាបឯងហើយនឹងប្រពន្ធឯង ខឹងឲ្យគេម៉ាក់ខ្ញុំមិនដែលខឹងម៉ាក់ឯងម៉ាក់ឯងនឹងប្រពន្ធឯងនិយាយដូចគ្នាណាល្អហើយដែលឯងបានគ្នាជាដីប្រពន្ធអញ្ចឹងម៉ាក់ជួយឲ្យកូនទៅរៀបការជាមួយអ្នកដទៃហ្នឹងម៉ាក់អាម៉ាក់សុំតបផងដែលកន្លងមកម៉ែតែងតែដេះឌៀលឯងប្រពន្ធឯងស្អប់មុខស្អប់ក្រោយមិនដែលមើលឃើញពីទង្វើល្អទេ គ្នាធ្វើអីក៏មិនដែលមើលឃើញពីទង្វើល្អរបស់គ្នាដែរតែទោះជាម៉ាក់អាក្រក់យ៉ាងណាក៏ប្រពន្ធកូនគេមិនដែលខឹងគុំគួននឹងម៉ាក់ដែរម៉ាក់ពិតជារអៀសចិត្តណាស់កូនម៉ាក់តែងតែគិតថាពេលដែលម៉ាក់ចាស់ទៅ មានប្រុសតូចនៅមើលថែម៉ាតែទីបំផុតពេលដែលគេបានគេអាគូហើយគេមិននឹកងារដល់ម៉ែនោះទេគេរត់ចោលម៉ាក់បាត់ហើយម៉ែស្ដាយម៉ែស្ដាយបើសិនជាពេលនោះ ម៉ែស្ដាប់សម្ដីប្រពន្ធកូនម៉ាក់មិនមានថ្ងៃនេះទេម៉ែតែងតែគិតថាម៉ែចាស់ហើយម៉ែធ្វើស្អីក៏វាអត់ដែលខុសដែរតែទីបំផុតឥឡូវឲ្យក្មេងមកដេកក្មេងមក ពិតជាសមមុខម៉ាក់ហើយគ្មានអ្នកណាគេដៀលម៉ាក់ទេម៉ាក់ម៉ាក់អាតូចវាទៅណាក៏ទៅទៅម៉ាក់តែម៉ាក់នៅមាន ខ្ញុំហើយនឹងប្រពន្ធខ្ញុំដែរតាម៉ាក់ម៉ាក់ពិតជាសុំតពួកឯងពិតមែនម៉ាក់មិនដែលគិតទេថាម៉ាក់ជឿរើសកូនភាសាខុស ព្រោះម៉ាក់មានកូនល្អដូចជាឯងម៉ាក់មិនដែលគិតឡើយតែទីបំផុតណាគឺបានពួកឯងនឹងហើយដែលនៅមើលថែម៉ែនៅក្នុងសភាពបែបនេះ កូនភាសាក៏ជាកូនណាស់ម៉ាក់កូនទទួលស្គាល់ថាកន្លងមក កុំធ្វើខឹងម៉ាក់ម៉ានតែក៏ដែរកុំគុណជាមួយម៉ាក់ឯងកុំទៅស្រឡាញ់ម៉ាក់ខ្លាំងខ្លាំងជាងមុនទៀតអម៉ាក់សុំទោសផងដែលកន្លងមកម៉ាក់ធ្វើមិនល្អគ្រប់យ៉ាងចំពោះកូនទាំងពីរ